បាទសូមអនុមោទនាអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនានមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរិហតោសម្មាសម្ពុទ្ធស្សៈ នមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមលើកកំបងកងអัญជលីនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះចំបីត្រៃរតដោយសេចក្តី គោរពនឹងដោយសេចក្តីជ្រះថ្លាកោតក្រែងស្ញប់ស្ញែងទៅយ៉ាងក្រៃលែងខ្ញុំព្រះករុណាសូមអ្នកមសិកា ថ្វាយបង្គំចំពោះសម្ដេចអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង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 រាប់អានដ៏ជ្រាលជ្រៅក្នុងព្រះធម៌និងចម្រើនពរលោកអាចារ្យគ្រប់រូបដែលជាធិបតីក្នុងការ ដឹកនាំ កម្មវិធីបន់ដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌និង ចម្រើនពររាប់អានលោកយាយលោកតាពុទ្ធបរិស័ទគ្រប់រូបដែលបានអញ្ជើញមក ជាភ្ញៀវកិត្តិយសក៏ដូចជាលោកយាយលោកតាដែលកំពុងតែលើកដៃប្រណម្យក្នុងការ ស្ដាប់ព្រះធម៌ក្នុងឱកាសនេះ ដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌នឹងមួយអន្លើសូមធ្វើសមត្ថភាពរាប់អានដល់ ធានាធិបតីសម័យដើមទៀនប្រធានដើមបនគ្រប់រូបទាំងអស់សូមទទួលនឹងការរាប់អានពីអាត្មាភាពក៏ដូចជាទទួលការរាប់អានពីលោកគ្រូដុងចាន់នីដោយសេចក្តីរាប់អាន និងដោយសេចក្តីស្រឡាញ់ក្នុងព្រះធម៌ផងដែរអិតោបរាំងមយ៉ាងធម្មទេសនាំងទី សិក្សាមគ្គបន្តបន្តភ្ជាប់ពីការតាំងបទនមស្ការដល់សង្ខិតសង្ខេបបែបគ្លីមកប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលា អាត្មាភាព រួមជាមួយនឹងលោកគ្រូអគ្គនាយកវត្តជុសូមនឹងឲ្យដាក់តំណែងទៅហើយកូនចៅទៅណាអស់ហើយទេកូនចៅ កូនចៅហើយអៀនអៀនអៀនឃើញញាតិញោមច្រើនអត់ចូលរួមមកជួយមើលហ្នឹងដាក់ហ្នឹងចឹងណាបាទហ្នឹងហើយហើយសូមញាតិញោមទាំងអស់គ្នាសម្ងាត់ទាំងអស់គ្នាណាទេណាសម្ងាត់ទាំងអស់គ្នា ដើម្បីនឹងស្ដាប់ព្រះធម៌ទេសនា នៅក្នុងការសម្ដែងពធទេសនាគ្រានេះគឺ មានការសម្ដែងនឹងក្រេ2មានអង្គអាត្មាភាពរួមជាមួយនឹងលោកគ្រូហើយញាតិញោមស្គាល់ហើយអាត្មាណាញោមព្រោះបឹងវ៉ានឹងជួបជាញឹកញយដែរទេ2ឆ្នាំមកម្ដងអេ2ឆ្នាំមកម្ដងញឹកហើយកុំឲ្យតែអត់សោះណោះបាទហេតុអីបាន ជា2ឆ្នាំបានមកម្ដងព្រោះញាតញោមអត់ដែលមុនមកជាប់បញ្ហាកូវីដហ្នឹងគឺអខានក្នុងការធ្វើប៉ុនហើយក៏យើងអខានក្នុងការជួបគ្នា ហើយញាតិញោមស្គាល់អាត្មាអស់ហើយកន្លែងនឹងស្គាល់អាត្មាបើលោកគ្រូដងចិននេះមិនបាច់សួរទេបើថានៅឆ្ងាយមែនតែញាតិញោមអាចដឹងអំពីគេឈ្មោះនិងកតនាមរបស់គាត់ច្បាស់មែនទេហ្នឹងហើយហើយបើអាត្មាហ្នឹងនៅចិត្តពិតមែនតែ មានញោមខ្លះគាត់អញ្ជើញមកពីឆ្ងាយដែរ ហើយបើញោមស្រីស៊ីមច័ន្ទនីនិង ស្វាមីមិនបាច់សួរទេគឺញាតពធដល់ស្និទ្ធស្នាលជាមួយនឹងវត្ថុដងច័ន្ទនីពីដើមឡើយហ្នឹងគឺឈ្មោះវត្ថុពន្លឺធម៌ព្រះពុទ្ធបងពន្លឺធម៌ព្រះពុទ្ធឥឡូវនេះគឺកម្មសិទ្ធិផ្ដាច់មុខគឺវត្ថុដងច័ន្ទនីណាញោមណាហ្នឹង ហើយគឺការគ្រប់គ្រង ដោយផ្ទាល់លោកគ្រូអគ្គនាយកវត្ថុដុងចនីនឹងតែម្ដងហើយហ្នឹងហើយវត្ថុដោយច្រើននឹងគឺច្រឡំគ្នាច្រើនពេកមានវត្ថុណាពលឺធម៌ប្រពុតអវាទប្រពុតហ្នឹងហើយពលឺពុទ្ធចក្រពលឺត្រៃរតអីគឺច្រើនហេតុដូច្នោះហើយគឺយកឈ្មោះ ណាលោកគ្រូដុងចាន់ឌីផ្ទាល់តែម្ដងជាវិទ្យុហើយក៏ជាការគ្រប់គ្រងដោយលោកគ្រូអគ្គនាយកវិទ្យុដុងចាន់ឌីនឹងដែរហើយញោមស្រីស៊ីមចាន់ឌីនេះគឺជាញាតិពធក៏ដូចជាញាតិញោមយើងនៅទីនេះ និងពុទ្ធបរិស័ទគ្រប់បណ្ដាខេត្តទាំងអស់ក៏បានចូលរួមក្នុងការគ្រប់គ្រងស្ដាប់នៅវិទ្យុដុងចាន់ឌីនេះដែរហើយអាត្មាភាពនឹងគឺជាធម្មកថា អឺប្រចាំនៅប៉ុស្តិ៍នឹងឯងមាន1ម៉ោងគឺម៉ោង11ថ្ងៃត្រង់ណាប៉ុណ្ណា គឺភីខូសតរ៉េតញោមអើយខំប្រាប់សតរ៉េតប៉ុណ្្នឹងឯងអត់អឺអើទេហ្នឹងហើយហ្នឹងលោកសតរ៉េតណាញោមហ្នឹងតូចតូចកញាប់ញាប់ខ្មៅកញញញអញ្ចឹងណាលើខ្មៅកញញញសើចញញចាំងតែថ្មិញទេ ហើយបានឱកាសក្នុងការចូលរួមសម្ដែងពធហ្នឹងគឺញោមស្រីស៊ីមចាន់នីនិង ក្រុមគ្រួសារបងប្អូនទាំងអស់បាននិមន្តលោក សុតរ៉េតថ្ងៃហ្នឹងមកទេសមិនមែនមុនតែថ្ងៃហ្នឹងគឺមុនតាំងពីឆ្នាំទៅមិញឯណោះតែដោយសារកូវីដទៅហ្នឹងក៏បាក់សិនឥឡូវនេះបាន រាជរដ្ឋាភិបាលលោកបានអនុញ្ញាតឲ្យដែលមានកម្មវិធីប្រពៃណីគ្រប់សាសនានៅក្នុងប្រទេសរបស់យើងវិញអញ្ចឹងក៏បានណាធ្វើបន់ធ្វើទានទៅថ្ងៃនេះជួបគ្នាហើយកម្មវិធីបន់ហ្នឹងគឺជាកម្មវិធីបន់បច្ច័យ4និងចម្រើនពជនជូនលោកឪពុកជ័យស៊ីមនិងអ្នកម្ដាយលៀងហេង ព្រមទាំងឧទ្ទិសកុសលជូនដល់ញាតកាទាំង7សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយក្នុងនោះអ្នកផ្ដើមបុណ្យមានអ្នកស្រីស៊ីមចាន់នីនិងលោកតំសុខហួតព្រមទាំងបុតនឹងអ្នកស្រីស៊ីមគុន្ធានិងលោកផាតសុខុមព្រមទាំងបុតឯណាញោមគុន្ធា បាទញោមគុណធាហៅអាត្មាលោកបងចាស់អស់ហើយហៅហៅលោកប្អូនទៅបាទអាត្មាទឹម33ទេណា33ទេឃើញមុខចាស់ចាស់ហ្នឹងមើលអាយុតិចមើលឲ្យបាន3ម៉ោងឯទៅមិនដឹងថាប្អូនហ្នឹងហើយចាស់ណាស្វាមីខ្ញុំអឺនៅចិត្តគ្នាហ្នឹងឯណាបាទ ស្តៀងស្តៀងញោមប្រុសដែរចឹងអ្នកស្រីម៉ាចឬក៏មីចមីចណាអ្នកស្រីមីចចន្ទាចន្ទាព្រមទាំងបុតអត់មានប្តីហ្នឹងដាក់បុតដែរចឹងអាកូនភាសាញោមណាអភាសាធ្វើញោមលោកសោមស៊ីមនិងអ្នកស្រីសុនសំអល់សំអន់ព្រមទាំងបុតណាញោម បាទបងចម្រើនពរពរសាធុលោកទៀងរតនានិងអ្នកស្រីមនចន្ទាព្រមទាំងបុតណាញោមសូមស្គាល់មុខទៅបើថ្ងៃក្រោយបើថ្ងៃក្រោយចំណាំមុខឲ្យហើយក៏លោជួបតាមផ្លូវអីសូមលុយចាក់សាំងបើចឹងអធិស្ឋានណាញោមចឹងអឺឈ្មោះដែលបានរៀបរាប់ទាំងបាម៉ាននេះគឺជាឈ្មោះ អិសរាធិបតីសម័យដើមទានប្រធានដើមប៉ុនដែលជាអ្នកមានសទ្ធាក្នុងការធ្វើប៉ុនក្នុងថ្ងៃនេះហើយកម្មវិធីប៉ុនប្រព្រឹត្តទៅនៅថ្ងៃសៅរ៍13រោចខែមិគសិឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី1ខែមករា ឆ្នាំ2022វេលាម៉ោង10 ព្រឹកមិញនេះឯងគឺជួបជុំបងប្អូនធ្វើពិធីក្រុងពលីម៉ោង12:30នាទីថ្ងៃត្រង់អានតាមនឹងប៉ុណ្ណាពិធីជួបជុំកូនចៅសូមខមាទោសនិងពិធីស្រោចស្រាប់សកលធវេរីជួបលោកអ្នកមានគុណវេលាម៉ោង1:30នាទីរសៀលពិធីជួបជុំពុទ្ធបរិស័ទធ្វើបដនមស្ការព្រះរតនត្រ័យសមាទានសិលចម្រើនព្រះបរិទ្ធ និងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាគ្រាពីដោយលោកម្ចាស់សុតរេតអាត្មានឹងនិងលោកគ្រូធម្មេចាដងចាន់នីវេលាម៉ោង3:30នាទីរសៀលជួបជុំញាតិមិត្តចិត្តឆ្ងាយទាំងអស់និងទទួលរៀបចំពិសាភោជនាហារចូលបុណ្យផងអឺនឹងហើយនឹងលោកព្រឹកឡើងថ្ងៃអាទិត្យ14រោច ខែមិគសិឆ្នាំឆ្លូវត្រូវនឹងថ្ងៃទី2ខែមករាឆ្នាំ2022វេលាម៉ោង6ព្រឹកប្រគិនជាគូព្រះសង្ឃវេលាម៉ោង10ព្រឹក ពិធីរាប់បាតវេផតាហាប្រគិនព្រះសង្ឃដាឆ្លងជាកិច្ចបង្ហើយកម្មវិធីបន់កម្មវិធីបន់នេះគឺប្រារព្ធធ្វើឡើងនៅគេហដ្ឋានលោកឪពុកជ័យស៊ីមនិងអ្នកម្ដាយទៀងហេងលៀងហេង នៅភូមិបឹងវ៉ាឃុំត្រាចតងស្រុកឧដុង្គខេត្តកំពង់ស្ពឺ សូមអនុមោទនាហ្នឹងហើយឪពុកបាច់សួរនៅមុខហ្នឹងហ្មងកលេចឃើញកលេចស្គាល់អញ្ចឹងបើថាអត់ស្គាល់ទៅគេលោថាសួរដល់ពេលស្គាល់ហើយសួរខ្លាចថាធ្វើពើគុណហ្នឹងហើយនេះលោកឪពុកអ្នកម្ដាយនៅ ខាងមុខនេះហើយ នៅក្បែរញោមស្រីស្មូតហើយញោមស្រីស្មូតនឹងជម្រាបជូនលោកគ្រូគឺបងស្រីរបស់នឹងលោកពូរិទ្ធី នៅហង្សមាសផ្សាយព័ត៌មានហ្នឹងហ្នឹងហើយសិតតែអ្នកល្បីណាញោមប្អូនល្បីអានព័ត៌មានបងស្រីនេះល្បីខាងស្មូតបាទអេបាននៅស្រែទៅទៅក្រុងធ្វើអី នឹងហើយសូមចម្រើនពរប្រមាណប៉ុណ្ណឹងដោយក្តីរាប់អាននិងដោយក្តីស្រឡាញ់ពីអាត្មាភាពនិងលោកគ្រូផងដែរហើយការសម្ដែងពធទេសនានឹងគឺมันលើកនៅបញ្ហាកម្មឬក៏ប្រធានបទដតីផ្សេងអំពីកម្មវិធីប៉ុននោះទេគឺនឹងលើកឡើងពោលពរនីអំពី កម្មវិធីបុណ្យរបស់អស់លោកដែលកូនចៅទាំងអស់មានសន្តានទឹកចិត្តដ៏ល្អមានកតញ្ញូកតវេទីប្រកបព្រមដោយមហាកុសល ដែលកូនចៅទាំងអស់មានទឹកចិត្តដ៏មុតស្រួច បានយាងរតនាគុណមេត្តានិងបៃតាមកទុកក្នុងខណៈសន្តានបានចាត់ចែងស្រស់ស្រួលបបួលបងប្អូនប្រពន្ធ នៅកម្មវិធីបនបច្ច័យ4និងចម្រើនបជនបច្ច័យ4និងចម្រើនបជនដែលក៏កើតឡើងបាន បានឆ្លិចចេញជាកម្មវិធីដ៏កក្រឹកកក្រែងនិងសម្ដែងឲ្យឃើញថាកូនចៅទាំងអស់កំពុងតែប្រកាសនៅគុណរបស់ លោកឪពុកនិងអ្នកម្ដាយហើយបានតបស្នង ក្នុងគុណតម្លៃដែលលោកបានចិញ្ចឹមហើយទំនុក បំរុងផ្ចង់ផ្ដើមកូនចៅឲ្យមាន ក្នុងថ្ងៃនេះហេតុដូច្នោះហើយក៏បាននាំគ្នាចំណាយនៅ ប្រាក់ធនធាន ដែលស្វ័យរកទាំងបាលមានធ្វើជាកម្មវិធី ចម្រើនបជននិងបច្ច័យ4ជូនលោកឪពុកនិងអ្នកម្ដាយ កន្លែងនេះអាមាភាពក៏ជាការលើកខាងដើមនៃការសម្ដែងព្រះធម៌ដើម្បីគោរពនិងអញ្ជើញលោកគ្រូដើម្បីពរនានៅ ក្នុងគុណមេត្តាបិតាតើគុណមេត្តាបិតាមានតម្លៃនិងមានគុណបំណាច់ធំធេងប៉ុណ្ណា បានជាកូនចៅប្រុសស្រីនឹងឯងសុខចិត្ត ចំណាយទាំងពេលវេលានិងលុយកាក់ទាំងអស់នេះដើម្បីធ្វើបុណ្យជូនលោកឪពុកនិងអ្នកម្ដាយតាមភាសាពុទ្ធសាសនា លោកបានរៀបរាប់គុណលោកឪពុកនិងអ្នកម្ដាយដែលជាអ្នកផ្ដល់កំណើតហ្នឹងព្រះពុទ្ធព្រះអង្គសម្ដែងថាមានគុណរាប់ប្រមាណមិនបាន មានគុណច្រើនជាអណែកមានគុណនឹងឯងធំធេងលើសមហាសមុទ្រសូមបីតែយកភ្នំព្រះសមេរុធ្វើជាដងបកាយកទឹកមហាសមុទ្រនៅក្នុងលោកនេះធ្វើជាទឹកថ្នាំ យកផែនដីធ្វើជា ក្រដាស់សៀវភៅហើយឲ្យកូននឹងឯង សរសេររៀបរាប់អំពីគុណមេត្តាបិតាលួសសឹករិចរិលនៅភ្នំព្រះសម៉ែរហូតដល់រីងនៅទឹកសមុទ្រឬក៏សរសេររហូតអស់សពនៃផែនដីនេះក៏ពុំតាន់រៀបរាប់គុណមេត្តាបិតានឹងអស់ផងបុរាណលោកបាន ចងក្រងទុក ដោយសេចក្តីថាម៉ែឪមានគុណគុណមានទំងន់ធ្ងន់ដោយប្រតិពីគ្មានអ្វីនឹងសង គុណលោកទាំងពីរមាសប៉ុនគិរីថ្លៃពុំស្មើផងនឹងលោកប្រៀបធៀបថាទោះជាមាសប្រប៉ុនភ្នំក៏មិនមាន ទំហំស្មើនឹងគុណលោកឪពុកនិងអ្នកម្ដាយនោះផង ដោយលោកមានគុណវិសេសនឹងគឺគុណបានផ្ដល់កំណើតមានឧបការៈគុណគឺគុណដែលបានទំនុកបំរុងឧបត្ថម្ភដល់កូនចៅប្រុសស្រីនឹងអញ្ចឹងចង់អញ្ជើញលោកគ្រូជួយរៀបរាប់អំពី គុណដែលពពុទ្ធព្រះអង្គសម្ដែងថា លោកឪពុកនិងអ្នកម្ដាយមាននាម4យ៉ាង នឹងមាននាម4យ៉ាង មាននាមថាជាអាចារ្យខាងដើម មាននាមថាជាទេវតាក្នុងផ្ទះមាននាមថាជាអាហុណ័យបុគ្គលមាននាមថាជាព្រះអរហន្តឬក៏មាននាមថាជាព្រំ ដែលកូនចៅទាំងអស់ក៏បីដឹងនឹងគោរពវរវន្តាចំពោះលោកនោះ តើនាមទាំង4យ៉ាងនេះតើមានគុណតម្លៃមានគុណគុណបំណាច់ប៉ុណ្ណា បានជាព្រះសម្មាសម្ពុទ្ធព្រះអង្គថ្វាយនាម ដល់លោកទាំងពីរនេះ ថាជាទេវតាអាចារ្យព្រំនឹងជាអាហុណយបុគ្គលតើគុណយ៉ាងដូចម្ដេចបានសមគួរនឹងទទួល នៅនាមទាំង4នេះ នឹងសូមអញ្ជើញលោកគ្រូរៀបរាប់ប្រមាណប៉ុណ្ណឹង ដើម្បីជាការសម្ដែងលាតត្រដាងដល់ញាតិញោមពុទ្ធបរិស័ទយាយតាទាំងអស់បានស្ដាប់និងបានជ្រាបផងនៅទីណាអនុមោទនីនឹងឲ្យញាតិញោមចាំស្ដាប់ទាំងអស់គ្នាណាដងចន្ទីមកអញ្ចឹងណាញោមហើយតែចាំមើលសម្ដីសម្ដៅផ្អែមដូចក្នុងរយូដែរអត់ណោនឹងឲ្យធ្លាប់តែឃើញក្នុងរយូមិនដែលជួបក្នុង មិនដែលជួប ក្នុងរថយន្តទេដែរដែលជួបតែក្នុងរថយន្តមិនដែលជួបផ្ទាល់ចឹងហីហ្នឹងហើយគាត់ថាដែលជួបក្នុងរថយន្តជួបមិនទៅក្នុងរថយន្តធ្លាប់លឺឯងញោមធ្លាប់លឺឥឡូវនេះ សូមអញ្ជើញលោកគ្រូបោះសូមអនុមោទនីសូមពុទ្ធបរិស័ទយើងសូត្រធម៌ទាំងអស់គ្នាទៀតណារីកេរិយានមសកាថ្វាយបង្គ មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាដឹងនៅដោយប្របីចំពោះព្រះអង្គឥតមានប្រដៅព្រះអង្គឡាយខ្ញុំសូមនមស្ការ តនាប្រសើរខ្ពស់សូមហានិសងនោះដាក់ដល់ឋាននិព្វានងញមត្ថរតនតយស័តខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះព្រះជុំបីនៃព្រះត្រៃរតន៍ គឺគុណព្រះពុទ្ធរតនៈមួយគុណព្រះធម្មរតនៈមួយ និង គុណព្រះសង្ឃរតនៈមួយ ដោយសេចក្តីជ្រះថ្លានិងដោយ សេចក្តីគោរពសពសពកាលសពវេលា ទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈមន្ត្រីសង្ឃបធេរានុធេរាគ្រប់ព្រះអង្គ គ្រប់ឋានានុក្រមទូទាំងប្រទេសដោយសេចក្តីគោរពខ្ញុំបករណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសុតរេតព្រះគ្រូចាវធិការព្រះបិតាសង្ឃស្ថិតនៅក្នុងទីអាវាសវត្តធម្មារាម ថ្មីដងទួងខេត្តកំពង់ស្ពឺមស្ការលោកម្ចាស់ឈុំសុផាន់ជាកាមេរ៉ាម៉ែន អ្នកថតហើយពុទ្ធបរិស័ទអញ្ញឹមបន្តិចតអត់អញ្ញឹមទេ លោកថតលោកចោលអស់ហើយលេងលោកថាលោកថាមុខយាយនេះអត់អញ្ញឹមលុបចោលខ្ជិលទុកជំរាបសួរលោកយាយលោកតាទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អាន សុខសบายជាទេទៀនទាំងអស់គ្នាសុខសบาย ឋានខ្ញុំកណាទៅមកពីកោះកុងទៅពីយប់កំពង់សោមួយយប់3យប់ជាមួយលោកម្ចាស់ឈុំសុផាន់ពុទ្ធបរិស័ទយើងទៅបាន60ឡានទៅជាមួយទៀតណារាល់ដងមានបងស៊ីមចាន់នី លើកនេះកំសត់អត់មានបងស៊ីមចាន់នីទៅជាមួយស្វាមីទៅបាន70ឡានអស់60ឡានទៀតណាក្លប់នឹកឃើញអនុសាវរីយ៍ជាមួយឧបាសកអឺលោកឪពុកចៃសេមកាលទៅវគ្គមុនគាត់គោរពអញ្ជើញទៅទៅកោះកង់ណាអញ្ចឹងថ្ងៃនេះ ដោយមានការឆ្លាច់រាប់អានពីបងស្រីស៊ីមចាន់នីឈ្មោះដូចខ្ញុំកណែខ្ញុំបាទដែរចាន់នីដូចគ្នាទឹកស្អាតម្យ៉ាងម្នាក់ដូចគ្នាមែនទេទៀតណាណាតើលោកគ្រូដុងចាន់នីស្អាតអីមុខឲ្យកតុលតុលអញ្ចឹងថ្ងៃនេះ ពុទ្ធបរិស័ទបានគោរពអញ្ជើញមកយ៉ាងច្រើនកុះកតាមពិតខ្ញុំកណា ថាអត់មកទេប្រកែងលោកម្ចាស់រុនរាជសំដែងមួយលោកម្ចាស់អឺសុតរ៉េតតែព្រះអង្គគ្រូរ៉េតថាអត់ទេបងស៊ីមចាន់នី ចង់បានលោកគ្រូ ណាគាត់មកលេងដើរបនទៀនជាមួយហើយណាមើលមើលមើលពុទ្ធបរិស័ទណាធ្លាប់ដើរបនទៀនជាមួយខ្ញុំកណាលើកដៃមើលធ្លាប់ប្រមាណអ្នកអូសិនអ្នកដើរដែរចឹងណាច្រើនឆ្នាំហើយ10ឆ្នាំហើយទៀនដឹកនាំពុទ្ធបរិស័ទដើរធ្វើបុណ្យទូទាំង725ខេត្តក្រុង យើងសប្បាយអត់តែបងស្រីបងប្រុសមិរិទ្ធីអញ្ចឹងណាណាពូឡាន ការខ្ញុំកណានៅលោកបងមាសរិទ្ធីធ្វើប៉ុននេះគាត់ទៅសុភាកំពង់សោមវត្តព្រៃក្មេងសុភាប្រហោះតាមទូរទស្សន៍ហំមាស ណែស្រុកគាត់នៅនឹងឯទៀតណាអូអ្នកស្រុកឧដុង្គយើងទៀតវត្តអីគេខ្លះទៀតវត្តអង្គអង្គបលឹងវត្តសំរោងវត្តវត្តភូមិទួលសំរោងទន្លេស្ងួតទៀតតាមពិតមកនេះលើកទី1ខ្ញុំកណាឯទៀតតាំងពីមកនៅភ្នំពេញ10ឆ្នាំមក តែលើកទី1បានមកដល់នេះកាលនៅប្រសងក៏ដែលបានមកទេដោយសារអត់មានអ្នកនិមន្តកាលនៅប្រសងដើរទេសឡើងចិត្តតាមតាមនឹងមិនអត់តាមនឹងឯនៅឆ្ងាយឧដុង្គឆ្វែលចុះឆ្វែលឡើងពេនកន្លែងទឹកដីនេះមួយអាចដែរបានមកណាតែលើកទី1ប្រងត់មកទៀត កុំមកបងស៊ីមចាន់នេះកុំឲ្យអត់មកទៀតណាចឹងយើងបានធ្វើបុណ្យថ្ងៃនេះជូនទៅដល់ពុព្វបុរសពុព្វការីជនគឺលោកឪពុកចៃសិង្ហនិងអ្នកម្ដាយលៀងហេងដែលគាត់មានបច្ចុប្បន្ននៅមានអាយុនៅឡើយល្អណាស់ទៀតហើយល្អតាន់ម៉ែឪមានជីវិតរស់នៅ យើងធ្វើបុណ្យដើម្បីជប់លៀងជីវិតប្រកាសទុកឲ្យហើយ មុនពេលដែលជីវិតរបស់លោកអ្នកទាំងពីរអស់ស្ដង់គួតរលត់ទៅនៃជីវិតគាត់ធ្លាប់ដើរបុណ្យទានជាមួយយើងស្នាមមនុស្សសាវរីរាប់កន្លែងច្រើនណាស់លោកឪពុកអ្នកម្ដាយដែលលោកជា ព្រះព្រំរបស់កូន ព្រះអង្គគ្រូឲ្យខ្ញុំកណាបកស្រាយនិងពពុទ្ធព្រះអង្គទ្រង់សម្ដែងរៀនកង់តិចណាណាព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាព្រមយតិមេតាបេតរោពុពាចារយាចៈអាហុណយាចៈវចរេ ពុត្តានង្បជាយអនុកម្មបកានឹងនៅក្នុងគម្ពីរបត្រៃ3ដក ប្រែមកថាមនាលភិក្ខុទាំងឡាយមេដាបៃតាគឺជាព្រះព្រំរបស់កូន ជាទេវតារបស់កូន ជាអាចារ្យរបស់កូនជាអាហុណយបុគ្គលជាបុគ្គលដែលកូនចៅ ប្រុសស្រីទាំងឡាយក៏បីគោរពក៏បីបូជាក៏បីប្រតិបត្តិយើងថ្ងៃនេះ មានលោកឪពុកអ្នកម្ដាយលោកឪពុកជ័យស៊ីម អ្នកម្ដាយលៀងហេងដែលកូនចៅទាំងឡាយមានបងស្រីស៊ីមចាន់នី និងស្វាមីបាន រួបរួមសាមគ្គីគ្នាធ្វើបុណ្យដង្ហែលោកឪពុកទៅកាន់ទីបោះស្បុកដ៏ប្រណិតបានមុជទឹកងូតទឹកស្រង់ទឹកសុគន្ធវេរីសុគន្ធភៈវេរីប្រែមកថាទឹក កន្ធៈប្រែមកតែក្លិនសុសុប្រែថាក្រអូបសុគុណធវេរីទឹកដល់ក្រអូបមានផ្កាទឹកអស់ទៅដល់លោកឪពុកអ្នកម្ដាយដែលគាត់មានជីវិតរស់នៅគាត់មានគុណមកលើយើងអនន្តគុណគុណច្រើនជាអនន្តអនេកបការគុណគុណច្រើនជាអនេកអសមៈគុណគុណរោគអ្វីមកព្រៀបផ្ទឹមស្មើពុំបានទេ ណែយើងមានជីវិតបងស៊ីមចាន់នីដែលបានមានគ្នាជាគូស្វាមីភរិយា មាន ស្វាមីដោយសារនរណា ដោយសារលោកឪពុកអ្នកម្ដាយដែលគាត់ខំបង្កើតយើងបានឃើញពន្លឺព្រះអាទិត្យបានមានជីវិតទៅលើភពផែនដី មើលលោកឪពុកទៀតណាអ្នកម្ដាយលោកជាព្រះព្រំ ដោយសារតែលោកមានព្រំវិហារធម៌ទាំងឡាយ4ប្រការលោកម្ចាស់សុតរេមានមេត្តាករណាមុទិតា និងឧបេក្ខាមកលើកូនមេត្តាពេលដែលកូនមកចោះចាប់បដិសន្ធិនៅក្នុងផ្ទៃអ្នកម្ដាយលៀងហេងលោកឪពុកចៃស៊ីមរបស់យើង លោកឪពុកណាក៏ដូចជាលោកឪពុកណាអ្នកម្ដាយណាក៏ដូចជាអ្នកម្ដាយណាដែរ គាត់មានមេត្តាសេចក្តីស្រឡាញ់រាប់អានកូន បងស្រីស៊ីមច័ន្ទនីមកនៅក្នុងផ្ទៃពោះគាត់មិនហ៊ានបរិភោគនៅអាហារដែលមានរសជាតិហើរល្វីងជូរជាត់ខ្លាចក្រែងគ្រោះថ្នាក់អន្តរាយដល់កូន ដែលនៅ ក្នុងផ្ទៃរបស់អ្នកម៉ែលោកឪពុកមានមេត្តាហាមឃាត់ប្រពន្ធថាអូនហើយកុំឲ្យធ្វើការងារធ្ងន់ ការងារលីនឹងកល់ទៅភ្ជួរស្រែការងារពុះអស់ការងារធ្វើស្រែចំការច្បារដំណាំទុកឲ្យបងជាអ្នករ៉ាប់រងធ្វើការងារទាំងអស់នោះ មានមេត្តាករណាដល់កូនគ្រប់គ្នាមេត្តាមេត្តាមកលើកូនប្រមាណបងកូន5នាក់ទៀតណាកូន2នាក់កូន2នាក់ មេត្តាសេចក្តីស្រឡាញ់រាប់អានកូន លោកយាយលោកតាក៏មានមេត្តាដូចគ្នា មកលើកូនបើអត់មានមេត្តាទេ ចាក់ថ្នាំពលូតកូនចោលមែនឬមិនមែនលោកយាយលោកតាមែនអត់ហើយមិនឆ្លើយមែនអត់ទៀនបើអត់មានមេត្តាទេណែមានម៉ែខ្លះទៀតណាផឹកថ្នាំ អត់ឲ្យកូនកូនឃើញពន្លឺព្រះអាទិត្យទេអត់មានមេត្តាសេចក្តីស្រឡាញ់រាប់អានកូនករណាអាណិតអាសូរដល់កូនពេលដែលកូនកើតមកទោះបីជាកូនខ្វិនខ្វាក់កងេងកងងដៃជើងស្អាតមិនស្អាតល្អមិនល្អក៏លោកទាំងពីរមានករណាអាណិតអាសូរកូន កូនខ្វិនខ្វាក់កងែងកងងដៃជើងក៏នៅតែជាកូនគាត់កូនកើតមកករណា លោកឪពុកចៃស៊ីមមានករណាមកលើកូន អ្នកម្ដាយលៀងហេងគាត់មានករណានិតអសូរកូនបង្កើតកូនមកហើយខ្លាចក្រែងកូនពុំឃើញពន្លឺព្រះអាទិត្យពុំមានជីវិតរស់នៅលើផែនព្រឹត្តទី2លំបាកណាអ្នកម៉ែ គោអសូរចិត្តអនិតម៉ែអស់9ខែម្ដាយពោផ្ទៃសូទ្រាំចាញ់គោញ័រលហិតលហៃអាស្រ័យបុតភ្ងាផ្ញើជីវិតម្លឹងហើយ អ្នកម៉ែនៅនឹកស្រឡាញ់លំបាម្ដេចមិញឥតបើកឹកទុនតឹងឲ្យតែខែមកចិត្តចិត្តពិតចង់ឃើញបុតពិសី ពេលឆ្លងទន្លេអ្នកម្ដាយឈឺណាស់ ឈើក្រៃឈើក្រាស់ហួសឧបមាស្ទើរផុតជីវិតចាកលោកីវិស័យមច្ចរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំម្ដាយស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំសាបសាំទ្រូងម៉ែឲ្យលហើយពិតម៉ែស្រឡាញ់កូនម្ដាយថ្នាក់ថ្នមបំពេបីបងលងប្រណិតស្ថិតក្រោមដំណក់នៃលោហិតផ្ដិតដោយអរ៉ាដ៏ថ្លាស្អាត ទំរំប្រសូតកូនបានមកលោកម្ចាស់ព្រះអង្គគ្រូសតរេតហើយលំបាកណាស់ការឆ្លងទន្លេ គឺជាការឆ្លងនៅមហាសមុទ្រសាគរដ៏ធំធេងចាស់ចាស់យើងចំណាំនិយាយការឆ្លងទន្លេជួនណាក៏ស្លាប់ម៉ែជួនណាក៏ស្លាប់កូន ជួនស្លាប់ទាំងម្ដាយជួនស្លាប់ទាំងកូន បើបុណ្យកុសលមាន នៅរស់ទាំងម្ដាយនៅរស់ទាំងកូន កូនគាត់ចំនួន2នាក់បានគ្នាជាគូស្វាមីភរិយា បានធ្វើបុណ្យចម្រើនបច្ចុប្បន្នទៅដល់លោកឪពុកអ្នកម្ដាយសបាយណាទានហើយសបាយឃើញកូនចេះធ្វើបុណ្យជូនសបាយណាលោកយាយលោកតាពុទ្ធបរិស័ទក៏សបាយជំនួសគាត់ដែរមានពុទ្ធបរិស័ទខ្លះ កូនអត់ដែលធ្វើបុណ្យឲ្យកើតមកមកជាធាតមកចាន កូនមិនដែលធ្វើបុណ្យឲ្យ មានឬមិនមានទៀនមានអត់មានអត់អ្នកខ្លះកូនចៅមិនដែលធ្វើបុណ្យឲ្យទេគេបានគ្នាប្តីប្រពន្ធទៅគេរវល់គិតតែប្រពន្ធគេរវល់គិតតែកូនគេម៉ែឪណាក្រៀមកាពះផ្លិច គេគិតប្រពន្ធជាងគិតប្តីគិតប្តីជាងម៉ែឪគិតប្រពន្ធជាងម៉ែឪខ្លួនឯងផ្លិចកូនមេដាបេដាຕົកឲ្យលោកអ្នកទាំងពីរក្រៀមក្រពះស្វិតនៅក្រពះអញ្ចឹងបងស្រីស៊ីមចាន់នីនិងស្វាមីថ្ងៃនេះជាកូនល្អជាកូនប្រពៃដោយសារតែរលឹកនឹកឃើញនៅគុណរបស់លោកឪពុកអ្នកម្ដាយគាត់មានមេត្តាករណា អាណិតអាសូរកូនមុទិតាចិត្តត្រេកអរចំពោះកូនម៉ែឪណាក៏ដូចជាម៉ែឪណាដែរត្រេកអរឃើញកូនរៀនបកាយក៏ត្រេកអរកូនកើតមកកូនចេះដើរទេតាក៏សបាយត្រេកអរកូនហៅប៉ាហៅម៉ាក់ហៅតាហៅយាយក៏ត្រេកអរ ទុំរាំតែលោកទាំងពីរចិញ្ចឹមបងប្រុសបងស្រីធំហ្នឹងទុំរាំបានគ្នាជាគូស្វាមីភរិយាតើគាត់លំបាកប៉ុណ្ណាត្រេកអកូនរៀនប៉ាកែម៉ែឪត្រេកអមានម៉ែឪណាកូនទៅលួច គេសបាយត្រេកអជាមួយកូន ទៅលួចគេមានទេទៀតណោះមានអត់កូនទៅវាយគេម៉ែឪត្រេកអមានទេ មានម៉ែឪខ្លះធ្វើអាចោក៏អត់ធ្វើអាចារលោកម្ចាស់ប៉ុន្តែកូននោះដើរធ្វើបងតូចធ្វើបងធំដើរកាប់ដើរចាក់ដើរវាយដើរតតដើរធាក់ម៉ែឪណាស់និយាយពីប្រកាយធ្វើប៉ុនណាប៉ុនទៀនតាណាក៏មានវត្តមានម៉ែឪវត្តមានគាត់តែចំណាយកូនគាត់ ធ្វើឲ្យដើមទ្រូងរបស់លោកឪពុកអ្នកម្ដាយពិបាកចិត្តដោយសារតែកូនអវជាតបុត្រមិនស្ដាប់បង្គាប់បញ្ជាទៅតាមពាក្យទូមានព្រានប្រដៅរបស់ម៉ែឪអញ្ចឹងបានកូនថ្ងៃនេះល្អណាស់ទេណាហើយតន់ភ្នែករបស់លោកអ្នកទាំងពីរនៅមានណាភ្នែកឃើញកូនអោកូនស្រីស៊ីមច័ន្ទនេះ កូនប្រសាកូនបង្កើតចៅប្រសាចៅបង្កើតហើយកូនជាកូនកតញ្ញូកតវេទី ជា អ្នក រលឹកនឹកឃើញនៅគុណូបការៈសេចក្តីល្អរបស់អាត្មាអញម៉ែឪសវាយឲ្យពោសពសាទុការដល់កូនចៅទាំងឡាយរោគទទួលទានមាន បាន ត្រជាក់ត្រជុំ សុខដុមរមនានៅក្នុងសង្គមក្រុងគ្រួសារសបាយលោកទាំងពីរសបាយណាស់ ឃើញកូនដែលធ្វើកតញ្ញូដែលហៅថាកតញ្ញូគឺការដឹងគុណកតវេទីការធ្វើតបព្រះពុទ្ធណាទៀតណាព្រះអង្គទ្រង់សម្ដែងគាត់មានមូទិតាហើយនឹងឧបេក្ខាអត់លំអៀងទេម៉ែឪគឺគាត់មានឧបេក្ខាមិនលំអៀងព្រោះស្រឡាញ់កូនឡើយព្រះអង្គទ្រង់សម្ដែងបន្តទៀតថា សូមបីតែកូន មានទ្រព្យសម្បត្តិច្រើនបកលទ្រព្យសម្បត្តិឲ្យម៉ែឪជាស្ដេចចាក់ស្ដេចផែនដី ឬក៏ឲ្យមេដាបៃតាបន្ទោបងម៉ូតលៀបមួកដាក់លើ ស្មាខាងស្ដាំឲ្យម៉ែបជានៅលើស្មាខាងឆ្វេង ធ្វើយ៉ាងនេះជាច្រើនឆ្នាំយ៉ាងណាក៏កូនសងមិនរួចដែរទោះបីជាឲ្យទ្រពសម្បត្តិរាប់ពាន់រាប់ម៉ឺនកហបណៈក៏កូនមិនអាចសងគុណមេដាបៃតាអស់ទេដោយព្រះអង្គគ្រូលើកបុរាណយើងចងក្រងម៉ែឪមានគុណគុណមានទម្ងន់ធ្ងន់លើកព្រឹទ្ធពីរ គ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនក៏រាយគិរីថ្លៃពុំស្មើផងសូមបីតយើងយកមាសប្រពន្ធដុំតុំយ៉ាងណាមកថ្លឹងថ្លែងនឹងគុណមេដាបៃតាគឺអត់បានទេខ្ញុំកណាចាំពាក្យនឹងតាំងពីតូចសូត្រសូត្រមេរៀនមេសូត្រកាលហ្នឹងរៀនដូចថ្នាក់ទីម៉ានទេ ទី1ទី2មិនដឹងទេសូត្រ ម៉ែអើមានគុណគុណមានទុំងួនធ្ងន់លើប្រតិពេគ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនគេរី ថ្លៃពុំស្មើហងចឹងឯទៀតអនុមោទនីយើងយកមាសប្រគុណដងតុំពុនកេរីមកផ្លឹងផ្លែងនឹងគុណមេដាបៃតានេះគឺអត់បានទេ អត់បានទេអញ្ចឹងបាន ព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាបើចង់សងគុណគាត់រួចបើសិនជាមេដាបៃតាគាត់អត់មានសទ្ធា កូនប្រុសស្រីដឹកនាំឲ្យគាត់មានសាទសទ្ធា គឺការជឿការជឿពេលម៉ែឪខ្លះជឿទៅលើអ្វីបដិបដាស់អត់ជឿទៅលើសទ្ធាទេ អត់ជឿពុទ្ធសាសនាបើកូនចៅដឹកនាំម៉ែឪឲ្យជឿពុទ្ធសាសនាកូននោះជាកូនល្អស្រាប់បានហើយពុទ្ធបរិស័ទបានអត់បានទេមានសទ្ធា កម្មសទ្ធាជឿលើកម្មវិបាកសទ្ធាជឿលើវិបាកវិបាកៈនោះគឺផលដ៏ឆ្អិនរបស់កុសលនិងអកុសល កម្មសកតាសទ្ធាជឿទៅលើថាសត្វមានកម្មជារបស់ខ្លួនអាត្មាអញធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់តថាគតពោធិសទ្ធាជឿទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺជឿអញ្ចឹងស្រាបាននេះពុទ្ធបរិស័ទយើងជឿទៅលើកម្មជឿទៅលើវិបាកជឿទៅលើការត្រាស់ដឹង ទី2បើមេដាបៃតាគាត់អត់តន់មានសិលសីលៈកូនចៅដឹកនាំឲ្យគាត់រក្សាសិលម៉ែឪខ្លះប្រមឹកផឹកស្រាអត់សិលជឿតែមានទេលោកយាយលោកតាមានអត់អត់មានទេអ្នកត្រាច់តោងយើងនេះណាអូសិនអ្នកមានសិលទាំងអស់ទៀតអូល្អណាស់ទៀតហើយនេះអ្នកត្រាច់តោងឯទៀត ត្រាចតងស្រុកឧដុង្គបឹងវ៉ាខ្លះឯងចូលបនច្រើនណាអ្នកបឹងវ៉ាតាមបងស្រីស៊ីមចាន់នីម៉ែឪអត់មានសិលដឹកនាំឲ្យគាត់មានសិលនឹងព្រះពុទ្ធសរសើរអាចសូមគុណគាត់រួចទី3បើគាត់អត់ចេះបរិច្ចាគទានទេកូនចៅ ដឹកនាំឲ្យគាត់បរិច្ចាគទានម៉ែអើយពុក ពុកឯងមិនដឹងថាជីវិតអស់ស្ដង់គត់រលត់ទៅនៅពេលណាទេចឹងខំធ្វើបុណ្យណាពុកខំធ្វើបុណ្យណាម៉ែជីវិតយើងពេលដែលយើងស្លាប់ទៅ មិនអាចយកអ្វីទៅជាមួយបានក្រៅពីបុណ្យនិងបាបទេព្រះអង្គទ្រង់ឲ្យកូនចៅដឹកនាំម៉ែឪចេះធ្វើទានមានចំណន់ព្រះម៉ែឪអត់ចេះធ្វើទៀនមកកកោក អត់ចេះធ្វើទៀនរឿងអុត្តរៈមាននប់លោកម្ចាស់ម៉ែឪគាត់អត់ធ្វើទៀនទេឃើញកូនប្រកែងចង្ហាន់ប្រសំគាត់ទៅដល់ជេរលោកហ្មងយីអាកូនចង្រៃទៅដាក់បាតប្រកែងប្រសំឆាន់លោកក្បាលតងោលអស់នេះគាត់ជេរអញ្ចឹងទៀនណា ហើយលោកយាយលោកតាពុទ្ធបរិស័ទហ៊ានជេរប្រសងចឹងអត់ហ៊ានអត់ហ៊ានទេមានរងថ្ងៃគេជេរលោកទេអញ្ចឹងបានព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាបុគ្គលពៀលបាបមិនតន់ដោយផលដរាបណាដរាបនោះយល់ឃើញថាបាបនឹងវាផ្អែមណាការជេរអ្នកដតីវាផ្អែមណា ចឹងបានព្រះអង្គប្រៀបធៀបថាមនុស្សខ្លះបានតែផ្គោអត់ភ្លៀងដុំដាំប៊ុំវាំងផ្គោឬសោថាម៉េចនិយាយពីសម្ដីទ្រឹស្ដីមហាទ្រឹស្ដីតែការអនុវត្តអត់បានទេបានផ្គោតែអត់ភ្លៀងមនុស្សខ្លះបានតែសម្ដីទេបើអញធ្វើធំណាអញឈប់ឲ្យផឹកស្រាទាំងអស់ទៅអាខ្លួនឯងនៅផឹក មែនហើយលោកតាលោកយាយមែនអត់ព្រះពុទ្ធឯណាបង្រៀនមនុស្សឲ្យចេះជេរគ្នាសូមបីប្រសពជេរប្រសពគ្នាឯងក៏បាបដែរផរសវាចាសំដីថោកទាបពាក្យជេរបចោនឹងព្រះអង្គហៅថាជាវជ័យទុច្ចរិតវាចាអាក្រក់ពឹងឃើញអ្នកខ្លះចាក់មេក្រូងេងងងេងងងអាពាក្យជេរបចោសាព្រោះពូជអាសីលធរ នៅក្នុងសង្គមបច្ចុប្បន្ននឹងយើងសង្វេគទៀតណាសង្វេគព្រះពុទ្ធថាមនាលអ្នកទាំងឡាយចូលអ្នកទាំងឡាយគុំក៏បីពោលវាចាអាក្រក់អ្នកណាពោលវាចាអាក្រក់រមែងក្តៅកាហាយនៅក្នុងបច្ចុប្បន្ននេះហើយរមែងក្តៅកាហាយទៅកាន់លោកខាងមុខហើយលោកយាយលោកតាស្រាប់ខចូលចិត្តពាក្យជេរបចោណាមើលមើលសួរមកចូលចិត្តអត់ ចូលចិត្តទេមានតែអ្នកដែលធៀតអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងថាធៀតត្រូវគ្នាចូលធៀតចូលចិត្តចែគេទៅនៅជាមួយអាពួកចែគេចូលចិត្តចែបចោត្រូវធៀតសត្វលោកត្រូវគ្នាដោយធៀតក្នុងគម្ពីរបត្រៃបីដកលោកម្ចាស់ព្រះអង្គទ្រង់សម្ដែងសត្វលោកត្រូវគ្នាដោយធៀតនាងម្នាក់ហ្នឹងដាក់បដាសាកូន ពេលដែលគាត់ស្លាប់ទៅសូមលោកម្ចាស់ឆាន់ចង្ហាន់កូនកណាសូមឲ្យคลายទៅជាខ្ទុះសូមឲ្យคลายទៅជាឈាមគាត់ថាបដាសាលោកមិនបាច់ឆាន់បាយឆាន់អីទេឆាន់ខ្ទុះទៅលោកឯងថាចឹងទេណាមើលពេលដែលគាត់ស្លាប់ទៀតហើយពុតបោសាទញោមស្រីម្នាក់នឹងស្លាប់ទៅទៅកើតជាប្រែតបាក់ពុះកាហេតអត់អាហារ ស្រីទឹកណាស្រីទឹកមែនតេការនៅរស់នឹងមាត់បកាយចបូនជេគេ ទៅកើតប្រែហ្នឹងមាត់តូចដូចមជុលអញ្ចឹងការនៅរស់បកាយបូនបូនមាត់ដាក់គេប៉ុន្តែរឿងប្រែតមានសូម្បីតែក្នុងប្រគុណក៏មានប្រែតដែរចំណន់ព្រះវច្ចកតនឹងប្រែថាបង្គន់វច្ចកតណា ភាសាបាលីប្រែថាបង្គន់សម្រាប់បតោបងឧចារៈឧចារៈហ្នឹងគឺលាមួកបាសាវៈជុះនងបត់ជើងតូចភាសាបាលីថាឧចារៈហ្នឹងប្រែថាបត់ជើងធំ បាសាវៈបត់ជើងតូចប្រែតស្លាប់ទៅទៅកើតជាប្រែតក្នុងវច្ចកតនឹង ចំណន់ព្រះមានណាហើយចាំក្រេបលាមួកមានអ្នកណាទៅបតោបងអីចាំក្រេប ការដែលនៅរស់បកាយចូលចិត្តអា វាចាសំដីកោថភាន័យសំដីលាមួកអញ្ចឹងស្លាប់ទៅទៅ ក្នុងកម្មនឹងវាបែងចែកទៅកន្លែងលាមួកនឹងកម្មណាវត្តតីលោកោគាត់ស្រែកទឹកហ่าចង់ទៅបរិភោគលោកម្ចាស់ហើយ ទឹកធ្លាក់ពីជ្រោះមកស្រាប់តែទឹកនឹងคลายទៅជាផ្ទុះคลายទៅជាឈាមអស់អលិញការដែលគាត់នៅរស់ដាក់បដាសាគេឃើញទេលោកឯងមិនបាច់ឆានចង្ហានទេឆានផ្ទុះទៅឆានឈាមទៅតែពេលដែលគាត់ទៅកើតជាប្រែតចង់ទៅបរិភោគទឹកស្រាប់តែទឹកនឹងคลายមកជាផ្ទុះคลายមកជាជាឈាមពុទ្ធបរិស័ទខំធ្វើបុណ្យដើម្បី រួចចាក់ទុកវិវត្តៈគាមនីកុសលសូមអនុមោទនាអត់សូវលឺចឹងទៀនភាសាទៀនមើលអនុមោទនាចង់ទៅកើតជាប្រែតមាត់តូចដូចមជុលអត់លោកយាយបើចង់ចឹងទៅម៉េចក៏បីធ្វើធ្វើប៉ុនខំនាំគ្នាធ្វើប៉ុន ហើយមានប្រែតមួយនោះប្រែតស្រីហោះហោះតែឆ្អឹងមកមកតែឆ្អឹងដោយយើងហៅតែខ្មោចព្រាយបិសាអញ្ចឹងប្រែតមកតែឆ្អឹងពីជាតិមុនហ្នឹងក្បត់ប្តីណាក្បត់ប្តីខ្លួនឯងទៅកើតនរោអីឡើងពីនរោមកមកកើតជាប្រែត ប្រែតហ្នឹងហោះមកតែក្រងឆ្អឹងឯងអត់មានសាច់ទេនឹងប្រែតស្រី ពីជាបុនការដែលនៅរស់ហ្នឹងក្បត់ប្តីខ្លួនឯងណាកោតជាប្រែតក្រងឆ្អឹងចឹងពុទ្ធបរិស័ទចង់កើតប្រែតត្រូនឆ្អឹងក្បត់ប្តីទៅទៅកើតប្រែតហ្នឹងហើយនេះក្នុងគម្ពីរណាមិនខ្ញុំកណាខ្ញុំបានដុំច័ន្ទនេះនិយាយទេក្នុងគម្ពីរព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងអញ្ចឹងបើលោកឪពុកអ្នកម្ដាយគាត់អត់មានសិលកូនចៅដឹកនាំម៉ែឪឲ្យមានសិល ទី4បើគាត់អត់មានបញ្ញា កូនចៅដឹកនាំឲ្យគាត់មានបញ្ញាស្គាល់ពីបុណ្យបាបគុណទោសប្រយោជន៍អាក្រក់ល្អសខ្មៅយើងអាចសងគុណម៉ែឪរួចពុទ្ធបរិស័ទមើលថាតាមខ្ញុំកណាមើលកូនចៅប្រុសស្រីបើខាយស្រស់គ្នាកូនចៅប្រុសស្រីបើចង់សងគុណម៉ែឪរួច ទី1បើសិនគាត់មិនមានសទ្ធាដឹកនាំឲ្យគាត់មានសទ្ធាទី2បើមិនមានសិលដឹកនាំឲ្យលោករក្សាសិលទី3បើលោកមិនតន់ចេះធ្វើទៀនដឹកនាំឲ្យគាត់ចេះធ្វើទៀនទី ទី4បើមិនមានបញ្ញាដឹកនាំឲ្យមានបញ្ញាអនុមោទនីគណៈទានខ្ញុំគណៈចូលរួមប៉ុណ្ណឹងទៀតណារឿងមេដាបៃតាជាព្រះព្រំរបស់កូនបានតែមួយនឹងទៀតណាសល់ប្រមាណទៀតនិមន្តព្រះអង្គគ្រូជួយបន្ថែម ណាបំពេញបន្ថែមបញ្ចេញ សូសៀងសំនៀងវាចាបតទេណាកណាសូមរតនានិមន្តអនុមោទនីបាទសូមអនុមោទនីបាទឃើញថាការលើកឡើងពូលនៅគុណមេត្តាបៃតាឃើញថាពិរោះផ្អែមល្ហែម បង្កប់ដោយអត្ថន័យគួរដល់កូនប្រុសស្រីនឹងគិតនឹងពិចារណាហើយប្រតិបត្តិតបស្នងចំពោះលោកអ្នកដ៏មានគុណរបស់យើងហើយអាត្មាភាពហ្នឹងក៏អត់មាន អ្វីថែមឲ្យច្រើនដែរព្រោះម៉ោង3ហើយតាមដែលញោមស្រីគាត់និមន្តហ្នឹងគឺថាម៉ោង3អីហ្នឹងអាចចប់ទេព្រោះ ភ្ញៀវហ្នឹងមកព្រោះភ្ញៀវមកហ្នឹងមិនមែនមកដៃតែទេណាមកសិតដាក់លុយមកណាហើយម្យ៉ាងទៀតហ្នឹងគឺញាតិញោមខ្លះគាត់បញ្ញាប់ទៅវិញបើអត់បានជួបអ្នកម្ចាស់ប៉ុនហ្នឹងក៏អត់អស់ចិត្តឥឡូវកុំឲ្យខាតពេលវេលាអាភាពនឹងបន្ថែមបន្តិចបន្តួច ចាត់ជាការចូលរួមក្នុងការសម្ដែងពធัวទេសនានៃកម្មវិធីបុណ្យរបស់លោកឪពុកអ្នកម្ដាយដែលបងប្អូន ប្រុសស្រីមួយអន្លើគឺញោមស្រីស៊ីមចាលីនឹងជាប្រធានហើយចំពោះលោកឪពុកនិងអ្នកម្ដាយនឹង ដែលឈ្មោះថាព្រះព្រំនឹងគឺសំរុំបំផុតដែលលោកគ្រូបាន លើកយកមកពណ៌នាស័កសមណាស់ដែលលោកទាំងពីរទទួលនៅងារជាព្រះព្រំព្រោះលោកមាននៅធម៌ទាំង4មានមេត្តាករុណាមុទិតាឧបេក្ខានឹងគឺជាជំរកដ៏ប្រសើរ សន្តោសប្រុសប្រណីដល់កូនប្រុសស្រីហើយម្យ៉ាងវិញទៀតនោះគឺលោកនៅមាននាម3ទៅទៀតគឺនាមជាអាហុណៃយបុគ្គលឈ្មោះថាជាព្រះព្រំលោកគ្រូបានបកស្រាយហើយជាព្រះអរហន្តរបស់កូនប្រុសស្រីនឹងគឺរួមជាមួយនឹង ព្រះព្រំនឹងព្រោះធัวដែលរាប់បញ្ចូលថាជាព្រះអរហន្តនឹងជាព្រះព្រំនឹងគឺត្រង់ដែលលោក មាននៅធัวទាំង4យ៉ាងនេះ ហើយនៅពីឈ្មោះទៀតឬក៏ពីនាមដែលលោកឪពុកនិងអ្នកម្ដាយត្រូវទទួលបាននោះគឺទេវតាក្នុងផ្ទះឬក៏ជាអាចារ្យក្នុងផ្ទះ ពីព្រោះលោកមាននៅសង្កហធัว5មានសង្កហធัว5និងមានការទំនប់បំរុងបច្ច័យទាំងឡាយ4ដល់កូនបូករួមជាមួយ នឹង ព្រំវិហារធម៌4ទៀតរត់ទាំងអស់13នឹងចំណុច13នឹងឯងគឺជាគុណបំណាច់ដ៏ធំធេងដែលកូនចៅ ប្រុសស្រីទាំងអស់ ក៏បីជ្រាបក៏បីដឹងហើយតបស្នងចំពោះលោកបច្ច័យទាំងឡាយ4ជាពិសេសក្នុងថ្ងៃហ្នឹងក្នុងថ្ងៃហ្នឹងក្រន់តែជាពិធីប៉ុណ្ណោះដែលកូនចៅ ប្រុសស្រីបាន ដាក់ជាចំណងជើងប៉ុនបច្ច័យ4ដោយប្រកាសឃើញថាលោកឪពុកនិងអ្នកម្ដាយនឹងធ្លាប់ ចិញ្ចឹម3បាច់ថែរក្សាកូនដោយបច្ច័យទាំងឡាយ4ហ្នឹងតាំងតែពីកូននៅក្នុងផ្ទៃមកម្លេះសំបីតែលោកពពោះយើងណាក៏គាត់បាន ផ្ដល់នៅបច្ច័យទាំងឡាយ4ឲ្យយើងតាំងពីនៅ ក្នុងពោះហេតុអីបានអាត្មាហ៊ានពោលថាលោកឪពុកនិងអ្នកម្ដាយជាពិសេសអ្នកម្ដាយ បានផ្ដល់បច្ច័យទាំងឡាយ4ដល់កូនតាំងពីនៅក្នុងពោះហ្នឹងនៅកន្លែងចំណុចណា ដែលលោកម្ចាស់ហ៊ានពោលកន្លែងហ្នឹងដូចជាយើង ចាប់បដិសន្ធិនៅក្នុងផ្ទៃណាយើងនឹងឯងក៏បានបឺតជញ្ជក់នៅឲ្យជារសនៅអាហារដែលម្ដាយបានបរិភោគទៅ មែនមែនទេញាតិញោមពេលម្ដាយបរិភោគទៅណាអាហារទាំងអំបាលម៉ានឲ្យជារសទាំងអំបាលម៉ាន ត្រូវកូននឹងឯងបឺតជញ្ជក់ដើម្បីទៅចិញ្ចឹមសារពាង្គកាយនៃទីរកនោះ ម្ដាយបរិភពកាន់តែច្រើនម្ដាយកាន់តែស្លេកម្ដាយទទួលទានកាន់តែឆ្ងាញ់ម្ដាយកាន់តែស្លេកស្លាំងលហិតលហៃពីព្រោះអីឲ្យជារស់ទាំងអស់នោះគឺបានទៅកូនណោះញោមណោះបានទៅកូនហើយមាននៅចៃវរៈគឺ គឺត្រណាប់នៃពោះរបស់គាត់ដែលផ្ទុកហៅថាហៅហៅហៅអីយំហៅអីដែលដែលដែលដែលកូនរស់អាស្រ័យនៅបានតែកွာចឹងហើយយំហ្នឹងហើយឬក៏ក្រសោបដែលត្រត្រង់នៅបត់នោះគឺជាស្បៃគឺជាវាំងននដែលការពារមិនឲ្យប៉ះពាល់នៅ អាកាសធាតុខាងក្រៅដែលម្ដាយបរិភោគទៅការពារបើម្ដាយបរិភោគហឹលមិនឲ្យហឹលនោះប៉ះពាល់បើម្ដាយបរិភោគក្តៅមិនឲ្យក្តៅនោះប៉ះពាល់ក្តៅពេកបើម្ដាយបរិភោគត្រជាក់មិនឲ្យអាកាសធាតុត្រជាក់នោះប៉ះពាល់ពេកនេះហើយគឺជាចៃវរៈតាំងពីនៅក្នុងផ្ទៃហើយតួរាងកាយនៃម្ដាយ តួរាងកាយនៃម្ដាយទុកបីដូចជាសេនាសនៈជាផ្ទះសម្រាប់កូនជ្រោកតាំងពីនៅក្នុងពោះមកម្លេះដៃពីរនិងជើងទាំងគូរបស់លោកនោះដូចជាសសរដែលឈរដូចជាសសរនៃផ្ទះដែលយើងរស់នៅសពថ្ងៃអញ្ចឹងបច្ច័យទាំងឡាយ4នោះ យើងមិនមែនទើបតែបានពេលប្រសូតមកទេ គឺយើងបានទទួលតាំងពីនៅ ក្នុងផ្ទៃពេលដែលយើងប្រសូតមកហើយបបោ បាយសម្លៀកបំពាក់កន្លែងស្នាក់អាស្រ័យនៅកលានភេសជ្ជៈឆ្នាំជាបាលគឺគាត់ត្រូវចិញ្ចឹមមើលថែបន្ថែមពេលដែលកូនប្រសូតមកណាញោមណោនឹងមិនតែប៉ុណ្ណោះទៀតគាត់មាននៅសង្ឃៈធម៌5ដល់កូនចៅប្រុសស្រីចិញ្ចឹម3បាច់ទី1គឺគាត់ខ្លាចកូនគាត់អាក្រក់ ខ្សែគប់មិត្តមិនល្អគាត់តែងតែហាម5កូនមិនឲ្យ ប្រព្រឹត្តនៅអបាយមុខខ្លាចកូនវិនាសខ្លាចកូនអន្តរាយចំណុចទី2គឺចង់ឃើញកូនរបស់គាត់នឹងជាកូនល្អចំណុចទី3នោះឯងគឺគាត់ខ្លាចកូនរបស់គាត់នឹងល្ងងខ្លាចកូនរបស់គាត់នឹងឯងជាមនុស្សមិនឆ្លាត ជាមនុស្សមិនពូកែពេលធំគាត់បង្រៀនឲ្យចេះនិយាយគាត់បង្រៀនឲ្យចេះសោចគាត់បង្រៀនឲ្យចេះបរិភោគគាត់បង្រៀនឲ្យចេះងូតទឹកបង្រៀនឲ្យចេះស្លៀកពាក់មិនតែប៉ុណ្ណោះបានបញ្ជូនកូនឲ្យទៅសាលារកអាចារ្យខាងក្រៅបន្ថែមគិតគូរដល់កូនគាត់ខ្លាចកូនរបស់គាត់ល្ងងមិនមានអនាគតល្អ មួយទៀតពេលដែលកូនពេញក្រមុំកំឡោះចាត់ចែងឲ្យមាន គូស្រករតាមប្រពៃណីដូនតា មួយទៀតគឺគាត់ការចាត់ចែងឲ្យមាន ប្តីប្រពន្ធហើយបានចែកទ្រព្យចែកសម្បត្តិគេអកមរតកពីដូនតា ចែកដល់កូនរបស់គាត់ទៀតមែនទេញាតិញោមនេះឯងគឺឈ្មោះថាទេវតាតាមថែរក្សាកូន តែថែមទាំងបង្ហាត់បង្រៀនឈ្មោះថាអាចារ្យក្នុងផ្ទះចំណុចអស់នឹងហើយទាំងអស់នឹងហើយស័កសមជាទេវតាផងស័កសមជាអាចារ្យផង មែនទេញាតិញោមហេតុដូច្នោះហើយចូលកូនក្រឡេកមើលនៅគុណបំណាច់របស់គាត់ពេលណាដែលយើងមានស្វាមី ពេលណាដែលយើងមានភរិយា យើងមានបុត្រយើងស្រឡាញ់បុត្រប៉ុណ្ណា យើងទំនុកបំរុងគិតគូផ្ចង់ផ្ដាំដល់កូនយើងប៉ុណ្ណា យើងនឹកស្រមៃដល់ម្ដាយរបស់យើងដល់ឪពុករបស់យើងថាតើគាត់បានគិតដូច ដែលខ្ញុំគិតដល់កូនខ្ញុំដែរអត់ណបើយើងគិតឃើញពេលណាហើយ យើង ស្រមៃនឹកថាមិនខុសគ្នាឡើយ មែនទេញាតិញោមគាត់លំបាកណាស់ហេតុដូច្នោះហើយកូនចៅប្រុសស្រីទាំងអស់គាត់បីធ្វើបុណ្យខ្នើត តាន់ឪពុកនិងម្ដាយនេះនៅរស់ដូចជាលោកឪពុកស៊ីមអ្នកម្ដាយលៀងហេងនេះដែលមានបជនមានយុរស់នៅតាន់ដែលយើងនឹងត្រេកអរពេលដែលឃើញគាត់ប្រើប្រាស់នៅស័កសម្ភារៈដែលកូនបានធ្វើជូនទៅហើយកូនគ្រប់ប្រាណហើយកុំប្រងើយចូលរហ័សម៉ែឪនៅលើផ្ទះអ្នករវេសសន្សំបន់ជូនមហោបចំណីគប់ ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុន អ្នកបានបនជាប្រកបសំពត់អាវស្លៀកពាក់បើប្រឡាក់បោកហាលបត់ប្រព្រឹត្តល្អមកចាត់នេះជីវ័តកូនប្រុសស្រីអនុមោទនីនឹងអញ្ចឹងបន្ថែមប្រមាណប៉ុណ្ណឹងទេដោយសារតែភ្ញៀវនឹងចេះមកបដើបដើហើយ គ្រប់អញ្ជើញលោកគ្រូបន្តិចទៀតចោះព្រោះมันងាយបានមកហើយมันអញ្ចឹងណាញោមណោះសរុបរួមនៅសេចក្តីដែលយើងបានពណ៌នាទាំងបាមាននេះ បញ្ចប់កម្មវិធីសម្ដែងប្រធរហើយប្រម៉ែប្រមល់នៅអានិសង្ឃដែលកូនចៅប្រុសស្រីទាំងអស់បានចំណាយទាំងលុយកាក់ប្រាក់ធនធាន ថែមទាំងពេលវេលាអបាមាននេះតបស្នង ចំពោះលោកអ្នកដ៏មានគុណនេះ តាផលឡាអានិសង្ឃដែលកូនចៅប្រុសស្រីដែលបានធ្វើនេះដែលជាការដឹងគុណយ៉ាងមុតស្រួចរបស់កូនតើបានផលឡានិសង្ឃយ៉ាងដោយមួយដេចដែរនឹងសូមគោរពអញ្ជើញលោកគ្រូពរនីអំពីអានិសង្ឃហើយបញ្ចប់នៅកម្មវិធីសម្ដែងពធតែម្ដងព្រោះអាមាភិបនឹងក៏ប្រញាប់ដែរនឹងហើយសូមអរតនីសូមអញ្ជើញនឹងអរតនីព្រះធម៌ជាប់តកតឹងទៅនឹងអានិសង្ឃដែលកូនចៅប្រុសធ្វើ ក្នុងថ្ងៃនេះនឹងសម្ដែងឲ្យទៀនជ្រាបដល់សោតៈរបស់ញាតិញោមមួយលើដល់កូនចៅប្រុសស្រីផងក៏សូមគោរពអញ្ជើញសូមអនុមោទនីគណៈក្នុងឱកាសនេះនឹងអរគុណទៀតណា បងគ្រូសោតរ៉េតបានផ្ដល់ឱកាសដល់ខ្ញុំបករណាខ្ញុំបាទ សំដែងពីអានិសង្ឃពីកូនចៅដែលមានកតញ្ញូកតវេទីកតញ្ញូនេះបើយើងនិយាយឲ្យលំអិតអង្គធរហ្នឹងបានដល់បញ្ញាបញ្ញាចេតសិកភាសាព្រះអភិធម្មបើអត់មានបញ្ញាទេ មិនមានកតញ្ញូ មិនដឹងកូនម៉ែឪទៅកើតបើអត់មានបញ្ញាទេ បងស៊ីមចាន់នេះនិងស្វាមីក៏មិនអាច ដឹងគុណមេដាបៃតារបស់លោកដែលមានជីវិតទៅបានទេបើអត់មានបញ្ញាចឹងបញ្ញានេះជាសោភណៈចេតសិកបញ្ញន្ត្រីចេតសិកភាសាព្រះអភិធម្ម កតញ្ញូហ្នឹងគឺដឹងគុណកតវេទីហ្នឹងគឺធ្វើតបហើយពុទ្ធបរិស័ទមើលខ្ញុំកណាលើករឿងមួយយកមកបញ្ជាក់ធម្មតាម៉ែឪគាត់បង្កើតកូនមកចង់ឲ្យកូនបានសេចក្តីសុខសេចក្តីចម្រើន មានរឿងមួយពុទ្ធបរិស័ទហើយក្នុងតកោសេដ្ឋីមួយនឹងមានទ្រព្យច្រើនណាស់ហើយគាត់មានកូនកន្លោះតែមួយ មានកូនប្រុសតែមួយមានកូនប្រុសតែមួយគាត់ថាទ្រព្យអាត្មាអញច្រើនណាស់កូនមិនបាច់រៀនមិនបាច់អីទេហើយឲ្យកូនចាយមួយថ្ងៃ1000កហបណៈ មួយថ្ងៃ1000កហបណៈមិនបាច់ទៅរៀនទេ1000កហបណៈហ្នឹងច្រើនណាស់មើល1កហបណៈស្មើនឹងស្មើនឹង6ហុនមាស6ហុន1កហបណៈលោកម្ចាស់ចំណន់ព្រះពុទ្ធនឹង1កហបណៈស្មើនឹង6ហុនចុះ10កហបណៈស្មើនឹងប្រមាណ1 6G ហើយទៀត 6G ហើយកូនឲ្យកូនចាយមួយថ្ងៃ1000កហបណៈចុះ100កហបណៈស្មើនឹង6 6តម្លឹងឯទៀត6តម្លឹងចុះ1000កហបណៈស្មើនឹង60ដំតម្លឹង ច្រើនទេទៀតមួយថ្ងៃចាយ60តម្លឹងមាសច្រើនណា វ៉ៃឆ្លើយមកច្រើនហ៎60តម្លឹងកូនឯងចាយហ៎មួយថ្ងៃ1000កហបណៈមិនបាច់ទូរៀនទេយើងយើងយើងកូនអ្នកមាន កូនឯងកូនម៉ែកូនឪមានទ្រពច្រើនណាស់ទៅរៀនសម្មេមសមាមប៉ាប្របាក់ខួរក្បាលកូនអើយមិនបាច់ទៅខំរៀនខំសូត្រអីទេដូចជំនាន់ព្រះមាន នាងសរិមា ស្រីសោពនីបរោះណាចង់បានរូបនាងមួយយុគ1000កហបណៈដែរច្រើនណាមកហប់1000កហបណៈស្មើនឹងប្រមាណវិញទៀត60ដំដំឡឹង ចង់បានរូបនាងមួយយុគនាងសរិមាស្អាតណាស់ចំណន់ប្រពុតអ្នកណាចង់បាននាងមួយថ្ងៃយកនាងនាងជាស្រីបេស្យា ស្រីសោភិនី1000កហបណៈច្រើនជាង1000ដុល្លារយើងទៀតមែនទេទៀតណាមែនទេ60តម្លឹងច្រើនជាង1000ដុល្លារហើយបងចាន់នេះពាក់បានមកតម្លឹងនៅលើសហើយលើសហើយណាពាក់សៃកសៃដៃណា នាងសរិមាចំនួនព្រះនាងជាស្រីសោភិនី ស្រីបេស្យាស្រីផ្កាមាសមួយថ្ងៃបាន1000កហបណាឲ្យតែនរណាចង់បាននាងយកទៅរួមមេត្រី មើលពីអ្នកប្តីប្រពន្ធគាត់ជាសេដ្ឋីងាកមករឿងនេះវិញកូនអើយកូនឯងមិនបាច់ខំរៀនទេកូននោះអត់ទៅរៀនទេមួយថ្ងៃគិតតែចាយលុយតម្រើកូនកូនចង់បានអីបាននឹងកូនចង់បានអីបាននឹង មានពុកម៉ែបងប្អូនខ្លះកូនចង់លេងគេមកឲ្យកូនលេងមានទេមានទេអាតម្រឹះកូនណាកូនហើយកូនឯងលេងណាទូរស័ព្ទហ្គេមណានិយមណាហ្គេមពេញនិយមហ្មងឲ្យកូនខំកូនទាអីឲ្យនឹងកូនទាអីឲ្យនឹងយូរយូរទៅកូនតម្រឹះតម្រឹះកូនមែនឬមិនមែនលោកយាយលោកតាវិញអត់ ហេអាអូនអាអូនខឹងលោកគ្រូដុំចាន់នេះមកនិយាយថ្ងៃនេះចង់ឲ្យម៉ែកណាម៉ែខ្ញុំហ្នឹងអត់ឲ្យលេងហ្គេមម៉ែណែហ្គេមទូរស័ព្ទយើងហ្នឹងវក់វក់ចុចទៅទូរស័ព្ទមួយថ្ងៃមួយថ្ងៃផ្លេចបាយផ្លេចទឹកផ្លេចរៀនផ្លេចសូត្រផ្លេចគោផ្លេចអំពេផ្លេចកបីផ្លេចកាត់តែហ្គេមណាក្មេងៗយើងភាកច្រើនមិនមែនទាំងអស់ទេ បងប្អូនក្មួយក្មួយអ្នកម៉ែឪណាតម្រើសកូនកូនឯងមិនបាច់រៀនទេមួយថ្ងៃឲ្យចាយ1000កហបណៈមួយថ្ងៃ1000កហបណៈដល់តែពេលក្រោយមកពុទ្ធបរិស័ទអ្នកបឹងវ៉ាទាំងឡាយម៉ែឪនឹងក៏ស្លាប់ចោលទៅ ក្រោយមកម៉ែឪគាត់ស្លាប់ចោលហើយទៅតដឹងនារីម្នាក់ធ្វើប្រពន្ធ ធម្មតាទៅអត់រៀនសូត្រអត់សូវចេះដឹង ទៅសាគប់ជាមួយអ្នកផឹកស៊ីស្រាប់បានហើយលោកតាលោកយាយបានអត់អ្នកលយឆាយចូលចិត្តអ្នកផឹកស៊ីចាយលយនិយាយពីចាយខ្ជាខ្ជាខ្ជាខ្ជាអត់មានចំណេះវិជ្ជាក្រោយមកប្រពន្ធក៏លេងក្បាលចោលខ្លួនឯងអត់ចេះចាយទ្រព្យសម្បត្តិអស់អលិញធ្លាក់ខ្លួនដើរសុំ សូមទៀនគេទៀងហ៎ជីវិតយើងទៀងហ៎អ្នកមានមុនដំបូងអ្នកមាន ក្រោយមកអ្វីអ្វីក្នុងលោកវាអត់ទៀងធ្លាប់តែចាយលុយមួយថ្ងៃមកប្រមាណ1000កហបណៈស្មើនឹងប្រមាណតម្លឹង60តម្លឹងមាសមួយថ្ងៃចាយម៉ែឪឲ្យចាយអត់ឲ្យកូនរៀនទេកូនអត់មាន ចំណេះវិជ្ជាទីបំផុតខ្សែគប់ មិត្តភ័ក្ដិបនភឿនតើតអ្នកជក់អ្នកផឹកអ្នកដើរក្លឹបអ្នកដើរស៊ីចាយអស់ទ្រពលិញដល់តែពេលធ្លាក់ខ្លួនសុំទៀនគេ មិត្តភ័ក្ដិគេរាប់រោទៀតទេរាប់រោទៀតអត់កាលនៅមិត្តភ័ក្ដិនៅមានបានសបោមិត្តភ័ក្ដិណា មិត្តផឹកស៊ីសបោណាដល់តែពេលខ្លួនឯងធ្លាក់ខ្លួនក្រគ្មានអ្នកណាគេរាប់រោគ អត់គេរត់ចោលអស់លេងដើរសុំទានគេគ្រប់ច្រកគ្រប់លហ គ្រប់ទីកន្លែង ពុទ្ធបរិស័ទដើរដើរទៅដើរសុំទានគេវាមានអត់មានផ្ទះនៅគេរឹបយកផ្ទះអស់លេងតាំងពីម៉ែឪស្លាប់ចោលមកធ្លាក់ខ្លួនក្រ មើលណែអ្វីអ្វីក្នុងលោកគឺអត់ទៀនទេ មិនទៀងមិនតន់មិនថិតមិនថេរមិនចេរកាឡើយ ជីវិតយើងវាមានឡើងមានចុះជីវិតយើងវាមានចុះមានឡើងមែនឬមិនមែនពុទ្ធបរិស័ទមែនអត់មានឡើងមានចុះមានចុះមានឡើងអ្វីអ្វីនៅក្នុងលោក everything in the world no impermanent ភាសាអង់គ្លេសលោកចាស់ណាអ្វីអ្វីនៅក្នុងលោកនេះគឺវាអត់ទៀងអត់ទៀងទេធ្លាក់ខ្លួនទៀតហើយ ទៅដើរទៅកន្លែងសាលាឆទៀនចៃដននេះចោវាលួចទ្រាំអ្នកស្រុកមកមកកន្លែងសាលាសាលាសម្រាប់ សម្រាប់ដាក់មនុស្សក្រីក្រនោះគេហៅសាលាអីគេទៀតសាលាឆទៀនចឹងឯទៀតសាលាសំណាក់ដាក់មនុស្សកំសត់ទូរគត់អត់មានកន្លែងស្នាក់អាស្រ័យណាក្នុងកាលនោះពួកចៅពិភាក្សាគ្នា ភាសាទៅក៏បរោះនឹងស្ដាប់លើឯងចង់មានចង់បានអត់បើឯងចង់មានចង់បានថាក់ទេខ្ញុំចង់ឯងចេះធ្វើអីខ្លះថាអត់ចេះទេពួកអត់បានរៀនផងម៉ែឪឲ្យចាយតលុយរាល់ថ្ងៃម៉ែឪស្លាប់ចោលអស់ឥឡូវធ្លាក់ខ្លួនដល់សុំទានគេអត់មានចំណេះវិជ្ជាអញ្ចឹងឯងទៅលួចលុយ ទៅធ្វើចៅមួយមួយអញធម្មតាតែចៅហើយនិយាយអត់បរុសហើយណាណាមេចៅតែខ្ញុំអត់ចេះលួចផងល្ងងដល់ប៉ុណ្ណឹងទៀតណាខ្ញុំអត់ចេះលួចផងអញ្ចឹងតែងកាន់តបងកាន់តតបងបើលួចទ្រព្យសម្បត្តិមកបានចាំវាយតែមនុស្សមកដល់កន្លែងហ្នឹងវាយឲ្យងាប់ មនុស្សមកដល់កន្លែងហ្នឹងយើងទៅលួចហើយប្លន់វាយឲ្យស្លាប់មិនអីអ្នកស្រុកទៅលួចទ្រាំអ្នកស្រុកអ្នកស្រុក គេកាន់ដបងកាន់កបិតកាន់បថៅគេដេញតាមចោលអាចោលមកក្រុមនោះគេរត់អស់លេងខ្លួនឯងគេឲ្យនៅចាំតែកន្លែងហ្នឹងឯងនៅចាំតែកន្លែងហ្នឹងទៅមិនបាច់ទៅណាទេ ដល់តែពេលអ្នកស្រុកគេដេញអត់រត់ទៅណា គេចាប់បានទៀតហើយគេចាប់បានលោកយាយលោកតាចាប់បានយកទៅណាយកទៅណាចាប់បានចងស្លាបសេកបដើចុងវិញនគរបដើស្លាបសេកចុងវិញនគរនឹងបំរុងយកទៅសម្លាប់តែនាងម្នាក់ វសលៈតតានាងស្គាល់ថាបរោះនេះពីមុនកូនសក្ខីអញ្ចឹងនាងធ្លាប់នៅផ្ទះជាមួយ នាងធ្លាប់នៅផ្ទះជាមួយនាងយកទឹកមកផ្តិលនំសមនំសម4ជូនបរោះនឹងដើម្បីមុននឹងទៅសោកទៅសោកពេជ្ជឃាតយកនំសម4ហើយនឹងទឹកទឹកមកមកថ្នក់នឹងឲ្យបរោះនឹងមុននឹងគេសម្លាប់ ពុទ្ធបរិស័ទអើយថ្ងៃមួយ ព្រះមោគលានលោកលោកដឹងថាបរោះនឹងគេសម្លាប់ថ្ងៃនឹងឯងសម្លាប់ថ្ងៃនឹងព្រះមោគលានទៅជួយជួយអីអត់បាន បាននិមន្តទៅ បរោះនឹងស្រាប់តែគិតថាអោតាំងពីកើតមកអាត្មាអញអត់ដែលបានធ្វើទៀនទេឥឡូវនេះព្រះមោគលាន បាននិមន្តមកដល់អាត្មាអញក៏បីប្រកេនប្រកេននៃគេនំសំនំសំព្រមទាំងទឹកតល់ព្រះមោគលានអាត្មាអញគេចិត្តដឹងសម្លាប់ឲ្យបរិភោគធ្វើអីប្រកេននំសំទៀតហើយនំសំ4ប្រកេនរួចគេកាត់ក្បាលសម្លាប់ចោលទៅចោលទៅលួចគេចំណន់ព្រះគេបហាជីវិតកាត់ក្បាលទេណា បរាជាប្រើឲ្យបច្ចឃាតកាត់អញ្ចឹងនេះគឺទោសនៃការ មិនបានសិក្សារៀនសូត្រសូមអនុមោទនីពុទ្ធបរិស័ទអញ្ជើញមកភ្ញៀវអញ្ជើញមកបដើបដើហើយអនុមោទនីអញ្ចឹងអ្នកណាដែលបានធ្វើបុណ្យកតញ្ញូ ជូនទៅដល់លោកឪពុកអ្នកម្ដាយរមែងបានអានិសង្ឃ នៅក្នុងសភៅឃ្លាំងបរិយ័តនឹងទី1បានឈ្មោះថាជាសัพបរោះឃើញបងស៊ីមចាន់នីធ្វើបនជូន ទៅដល់លោកឪពុកស៊ីមអញ្ចឹង កូនចៅនឹងបានឈ្មោះថាសัพបរោះប្រែមកថាមនុស្សល្អស្រាប់បានហើយទៀតណោះបានអត់អ្នកធ្វើបនជូនម៉ែឪមនុស្សល្អឬមនុស្សអាក្រក់ សូមអនុមោទនាទី2ជាទីសរសើរនៃអ្នកប្រាជ្ញទាំងឡាយអ្នកប្រាជ្ញគេសរសើរកូនចៅណាធ្វើបន់ជូនមេដាបៃតានឹងអ្នកប្រាជ្ញគេសរសើរដូចម្ចាស់សារអធិបតី សម័យម្ចាស់ផ្ដើមទៀនប្រធាន ផ្ដើមបុណ្យធ្វើថ្ងៃនេះ អ្នកប្រាជ្ញគេលឺគេទៅសើអូកូនរបស់លោកឪពុកស៊ីមណណាម្ដាយហេងជាកូនល្អជាកូនកតញ្ញូកតវេទី គេចេះធ្វើបុណ្យទៅដល់លោកឪពុកអ្នកម្ដាយរបស់គេនោះពុទ្ធបរិស័ទសរសើរទេសរសើរទេមកឆ្លើយទាំងអស់គ្នាសរសើរហ៎ហើយសរសើរអ្នកជេរអត់អត់ទេសរសើរអ្នកធ្វើបុណ្យ ណែអ្នកប្រាជ្ញគេសរសើរអ្នកណាធ្វើបុណ្យដល់មេដាបៃតាអ្នកប្រាជ្ញគេសរសើរទី3ជាហេតុឲ្យបានសម្បត្តិ3កូនចៅណាធ្វើបុណ្យដល់លោកឪពុកអ្នកម្ដាយបានសម្បត្តិ3ទី1សម្បត្តិមនុស្សទី2សម្បត្តិទេវតា ទី3សម្បត្តិព្រះនិព្វានដោយព្រះពុទ្ធព្រះអង្គដល់ព្រះនិព្វានដោយសារអី ដោយសារព្រះអង្គដឹងគុណមេដាបីបៃតាបានកើតជាមនុស្សសបោទ្រពកើតជាទេវតាសោយសក់អត់ទៅនរកប្រែដេរឆានអសូរកាយទេអ្នកណាធ្វើបន់ដល់លោកឪពុកអ្នកម្ដាយទី4ណារមែងបានទទួលនៅមហាកុសលទាំងឡាយនេះធ្វើបន់ថ្ងៃនេះ ជាកុសលអំពើល្អអំពើល្អឬក៏អំពើអាក្រក់ពុទ្ធបរិស័ទធ្វើបុណ្យជូនម៉ែឪអំពើល្អឬក៏អំពើអាក្រក់អំពើល្អហ្នឹងជាទីទៅកម្មមហាកុសលទាំងឡាយទី5ជាបុគ្គលមិនប្រមាទព្រោះមានសតិសពកាល មិនប្រមាទទេកូនចៅធ្វើបុណ្យថ្ងៃនេះ ជា អ្នកអត់មាននៅសេចក្តីប្រមាទ ចំពោះគុណលោកឪពុកអ្នកម្ដាយទី6ជាបុគ្គលមានក្លឹមធម៌ប្រចាំខ្លួនក្លឹមធម៌ដ៏ល្អដែលបានធ្វើបុណ្យក្លឹមធម៌ក្នុងពុទ្ធសាសនាសច្ចៈខន្តីកតញ្ញូធម៌ជាក្លឹមហ្នឹងគឺមានមាន3ហ្នឹងទី7រមែងបានទទួលប្រយោជន៍ទាំង3 ប្រយោជន៍ទាំង3ហ្នឹងគឺទី1ប្រយោជន៍បច្ចុប្បន្នទី2ប្រយោជន៍បរលោកទី3ប្រយោជន៍ព្រះនៅនិព្វានណាបរមត្ថប្រយោជន៍ទី8រមែងបានរក្សានៅបរិយតិធម៌និងបដិវេតធម៌បរិយតិធម៌គឺបត្រៃ3ដកដឹងគុណម៉ែឪជាអ្នក រក្សាគម្ពីរបត្រៃ3ដកហើយបានបដិបត្តិរមែងបានមគ្គ4ផល4ដល់ពៀន1នឹងគឺជាបដិវេធធរទី9អ្នកដែលដឹងគុណមេដាបៃតាជាអ្នកដើរតាមព្រះយុគលបាននៃព្រះសម្មាសម្ពុទ្ធដើរតាម ដើរតាមឬក៏មិនដើរតាម ពុទ្ធបរិស័ទដើរតាមទេ ហើយមិនឆ្លើយមើលដើរតាមអត់ព្រះពុទ្ធព្រះអង្គទ្រង់ឲ្យកូនចៅមានការ ដឹងគុណមេដាបីបៃតាធ្វើបុណ្យដល់លោកឪពុកអ្នកម្ដាយដែលគាត់ចាស់ជរាអញ្ចឹងយើងបានធ្វើបុណ្យឈ្មោះថាយើងបានដើរតាម ស្នាមយុគលបាននៃព្រះសម្មាសម្ពុទ្ធជាអ្នកដើរតាមទី10រមែងជាបុគ្គលមានទីពឹងដ៏ប្រសើរ ចឹងបងស៊ីមចាន់នេះឈ្មោះថាទីពឹងដ៏ប្រសើរជាមួយស្វាមីពីព្រោះយើងបានធ្វើបុណ្យជូនម៉ែឪគឺយើងទីពឹងបុណ្យកុសលដែលយើងបានធ្វើទៅកាន់បរលោកខាងនាយទី11ចំប្រហើយជាអ្នកប្រសើរលើសដោយគុណគឺសិលសមាធិនិងបញ្ញា មានគុណមានសមាធិមានសិលមានបញ្ញា ស្គាល់ពីបុណ្យបាបគុណទោសប្រយោជន៍អាក្រក់ល្អសខ្មៅ អ្នកដែលដឹងគុណមេដាបេតារមែងមិនចញត់បន្ទាប់ពីបាយកាយទំលាយខណ្ឌអំពីលោកនេះរមែងទៅកាន់ឋានសួគ៌ឬទៅដល់ព្រះនិព្វានដោយអំណាចនៃកតញ្ញូកតវេទីសូមអនុមោទនាហើយលើទាំងអស់គ្នាទៀតណាអនុមោទនា ខ្ញុំកណាចូលរួមប៉ុណ្ណឹងណាព្រះអង្គគ្រូសូមនិមន្តកណាបាទបញ្ចប់ឬយ៉ាងណាសូមអរិទ្ធនានិមន្តទៀតណាអនុមោទនីសាធុសាធុសាធុមិញថាឲ្យលោកគ្រូបញ្ចប់ឥឡូវអាត្មាបញ្ចប់ក៏បានដែរហ្នឹងហើយហើយឃើញថាលោកគ្រូចូលរួមសំដែងថ្ងៃនេះបានច្រើនហើយពិរោះនឹងញាតិញោមពុតបរិស័ទ អញ្ជើញមកហ្នឹងអត់ខកបំណងទេបានស្ដាប់ពធយ៉ាងពិរោះហើយបានណាយល់ដឹងពីគុណហ្នឹងបានច្រើនមែនទែនចឹងការសំដែងពធហ្នឹងក៏សំតាមការវេលាហើយមុននឹងបញ្ចប់ជំរាបជូនញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកក្នុងកម្មវិធីប៉ុនទាំងអស់គ្នាណាបានជ្រាបថានៅខែ2ទី12 នឹងខែ2ទី12ថ្មភាពតំណាងប្រសង់លោកអាចារ្យគណៈកម្មការវត្តថ្មីដងទុំនឹងប្រកបកម្មវិធីប៉ុនមួយហៅថាប៉ុនចាប់ស្លាកឬក៏បិទប៉ុនស្លាកកផាត់និងពុទ្ធាពិសេសបាទអញ្ចឹងសូមញាតិញោមទាំងអស់គ្នាអញ្ជើញ ចូលរួមទាំងអស់គ្នា ផងណាទៀតណាថ្ងៃខែ2ទី12ញោមប្រុសអី អញ្ជើញផងណាទេណាហើយសុខភាពល្អឲ្យរឹងមាំគ្រប់គ្នាទៅបានអញ្ជើញទៅទាំងអស់គ្នាហ្នឹងហើយខែ2ទី12លើកដៃឲ្យតិចអត់ទៅយកហ្នឹងហើយសូមអនុមោទនីនឹងមុននឹងបញ្ចប់ពធទេសនាដែលអាត្មាភាពភិក្ខុសតរេតរួមជាមួយនឹងលោកគ្រូអគ្គនាយកវត្ថុដុងចន្ទនីបានបរណីអំពីគុណមេត្តាបេតា ក៏ដូចជាកម្មវិធីបុណ្យបច្ច័យ4ចម្រើនបជនដែលធានាធិបតីកូនចៅប្រុសស្រីលោកយាយលោកតាបានចូលរួមទាំងអំបាមាននេះអំពីកម្មវិធីបុណ្យទាំងអស់ដែលកើតអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់កូនចៅលោកតា លោកយាយក៏សូមលើកប្រម៉ែប្រមុំពុទ្ធផ្ដុំនៅ កងការមហាកុសលនេះឧទ្ទិសជូនចំពោះបព្វការីជនមេដាបៃតាជាដូនជាតាញាតកា ទាំង7សន្តាននិងញាតក្នុង សង្សារវត្តក៏សូមឲ្យលោក បានទទួលត្រេកអរនៅអដ្ឋមនុញ្ញផលគឺផលជាទីគាប់ចិត្តដែលកូនចៅប្រុសស្រីលោកយាយលោកតាបានបំពេញក្នុង ថ្ងៃនេះដោយធម្មទានក្តី អមិសទានក្តីក៏សូមឲ្យលោកអ្នកដ៏មានគុណទាំងឡាយបានទទួលត្រេកអរនៅបុណ្យកុសលទាំងអមាមានេះម្យ៉ាងទៀតសូមលើកបុណ្យកុសលនេះ ជូន ចំពោះលោកឪពុកស៊ីមអ្នកម្ដាយហេង ដែលមាន ប្រជជនមាយុរស់នៅសពថ្ងៃនេះសូមមកលោក មានសុខភាពល្អកម្លាំងពលាំងមមួននឹងបានក្រងនៅការរស់នៅ ជាមលប់ដល់កូនចៅប្រុសស្រីនិងជូនពរដល់កូនចៅប្រុសស្រីទាំងកូនប្រសា និងកូនបង្កើតចៅ ប្រសាចៅបង្កើតរួមទាំងលោកយាយលោកតាដែលស្ដាប់ព្រះធម៌ទេសនាក្នុងគណៈពេលនេះសូមឲ្យបាននៅសម្បត្តិបញ្ញាសមាធិធិរួចចាក់ទុកគ្រប់គ្រប់គ្នាព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង